បញ្ចវគិនឹងអំពីសច្ចធម៌ដែលព្រះអង្គបានត្រាស់ដឹងនឹងព្រោះតែព្រះអង្គបានរកផ្លូវកណ្ដាលឃើញនឹងបានឈានទៅដល់ការត្រាស់ដឹងនៅសច្ចធម៌នឹងហើយសច្ចធម៌នឹងក៏មានអរិយមគ្គអង្គ8ប្រការនៅ ក្នុងនឹងណានៅក្នុងនឹងអឹមសច្ចធម៌ទី1គឺទុក្ខសច្ចៈតាមពិតធម៌នេះ គឺជាធម៌ជ្រៅ ប៉ុន្តែបើយើងស្ដាប់ទៅ ដូចជាមិនជ្រៅទេឲ្យតែយល់ស្ដាប់មិនយល់ប៉ុណ្ណោះដែលយើង ថាជ្រៅមែនទេចឹងមែនទេញាតិញោមណាបើស្ដាប់យល់មិនជ្រៅតែបើស្ដាប់មិនយល់គឺជ្រៅហ្នឹងហើយប៉ុន្តែបើនឹងគាយមកតាមមកតាមប្រសូត គឺអាចស្ដាប់បានគ្រប់គ្នាព្រោះឲ្យតែយើង ពិចារណា Ahem. ណាទុក្ខសច្ចៈហើយទុក្ខសច្ចៈនឹងព្រះអង្គបញ្ជាក់ប្រាប់ថាអីលើចក្ខុឧត្តបាទិចក្ខុកើតឡើងហើយណារហូតដល់ទៅពន្លឺកើតឡើងហើយបញ្ញាកើតឡើងហើយវិជាកើតឡើងហើយពន្លឺភ្លឺស្វាងកើតឡើងហើយ ដល់តថាគតក្នុងធัวពីដើមដែលតថាគតមិនធ្លាប់បានឮ បានលឺហ្នឹងគឺថាមិនធ្លាប់នរណាប្រាប់ថាហ្នឹងជាទុក្ខសច្ចៈអញ្ចឹងទេអត់ដែលនរណាប្រាប់ទេមិនធ្លាប់បានលឺហើយមិនធ្លាប់បានដឹងមិនធ្លាប់បានដឹងទាំងព្រះអង្គខ្លួនឯងពីមុនក៏អត់ដឹងដែរថាហ្នឹងគឺជាទុក្ខសច្ចៈណាចេះតែឃើញអញ្ចឹងទៅថាជីវិតហ្នឹងវាត្រូវតែអញ្ចឹងកើតចាស់ឈឺស្លាប់អីអញ្ចឹងក៏មិនបានកំណត់ថានឹងជាសេចក្តីទុក្ខ អត់បានអត់បានដឹងថានឹងជាទុកពិតតែឃើញមិនថាអត់ឃើញទេប៉ុន្តែมันបានឲ្យឈ្មោះมันបានឲ្យ នាមកំណត់ជាបត់សម្រាប់មកពិចារណាអញ្ចឹងវាអត់មានហើយមាន12កងនោះមានជាតេទុកជាតេទុកហ្នឹងការកើតមកមនុស្សកើតមកសើចឲ្យយំញាតញោមដំបងឡើយហ្នឹងហើយសុទ្ធតែរឿងពិបាកទាំងអស់មែនទេហ្នឹងហើយហ្នឹងជាទុកមួយ ចឹងបាននឹកឃើញការលោមចាស់តាពមេគុណអតីតពមេគុណពេលលោកចិត្តសុគតលោកអាត្មាទៅសួរសុខទុក្ខលោកលោកបច្ចុប្បន្នជាងកៅដែរអឺលោកនិយាយឡើងខ្សោខ្សោហើយលោកសួរអាត្មាថាលោកចៅរឿងជារាទុកជាធិទុកមរណៈទុក្ខ អឺលោកតាអត់ឆ្ងល់ទេព្រោះចាស់ដឹងហើយមិនទៅចាស់ឈឺហ្នឹងក៏លោកដឹងដែរហើយស្លាប់ទោះបីមិនតាន់ស្លាប់ក៏ដឹងថាវាពិបាកដែរហើយលោកថាជីវិតរបស់លោកហ្នឹងនៅសល់ប្រពន្ធតសៃសក់ទេហ្នឹងមុនលោកសុគតប៉ុន្តែ ចង់ដឹងថាតើជាតិទុកហ្នឹងមិនព្រោះការកើតមកវាភ្លេចបាត់ទៅហើយញាតិញោមដឹងណាដឹងការយើងកើតមកមិនម៉េចម៉ាយើងដឹងណា អត់ទេ គឺយើងភ្លេចអស់ហើយទូបីយំទូបីឈឺអីយ៉ាងម៉េចគឺយើងអត់ចាំដែរហ្នឹងតាមពិតវាຕົកហ្នឹងវាលំបាកហ្នឹងបានយំមកសាច់ដែលយើងនៅ ក្នុងផ្ទៃហ្នឹងមានដែរប៉ះថ្ងៃទេមានដែរប៉ះថ្ងៃប៉ះខ្យល់ទេអត់ទេ ដល់ទៅវាមកប៉ះដៃដែលយើងកាន់ដំបងហ្នឹងលោកសំដែង ថាដូចប៉ះលំពេងចាក់អញ្ចឹងណាឈឺណាស់ កើតមកនឹងលំបាកលំបិនអញ្ចឹងប៉ុន្តែយើងវាអត់ចាំទេហើយសំបីតែភ្នែកហ្នឹងងាយបើករួចទេគងងាកើតមកងាយបើកភ្នែកដោយសារអីដោយសារវាមិនដែលឃើញពន្លឺដូចភ្នែកយើង សម្រាប់មកយប់ទល់ភ្លឺហើយស្រាប់តែភ្ញាក់ឡើងបើក ប្រអួត មកឃើញថ្ងៃមិនដែរនឹងបើកមិនចង់រួចទេមែនទេហ្នឹងហើយ ហើយអញ្ចឹងអញ្ចឹងស្ដាប់បានដែរថ្មនិយាយប៉ុណ្្នឹងស្ដាប់បានដែររៀបអីជ្រៅប៉ុណ្្នឹងហ្នឹងអត់ជ្រៅទេណាហ្នឹងហើយហ្នឹងហើយនឹងជាទុកលំបាកពេលកើតមកហ្នឹងហើយកើតមកហ្នឹង ចាប់ផ្ដើមវិវត្តវិវត្តហ្នឹងចាប់ផ្ដើមចាស់វិវត្តដំបូងឡើយមិនតាន់អីប្រហែលនេះត្រឹមអាយុ30 40អីហ្នឹងមិនតាន់អីប្រហែលនេះដល់តែ ចាប់ផ្ដើមដល់5ដល់6ដល់7អីប្រែប្រួលមែនទេណាមែនទេកម្លាំងញាតិញោមធ្លាប់តែរត់បានធ្លាប់តែធ្វើអ្វីអ្វីបានដូចញោមស្រីបានគាត់ថាកាលពីក្មេងឡើងដើមដងសាច់ជើងទៅមុនណាប្រកែណានឹងឥឡូវមិនបាច់ដល់ឡើងដើមដងឡើងដើមជែករួចតាមទីខ្ញុំមិនណា ហ្នឹងអឺគឺវាប្រកបអញ្ចឹងបានចរិយាហ្នឹងវាចែកចេញពីអឺបដិឆន្ទចរិយាហើយនិង បាកដចរិយាបដិឆន្ទៈហ្នឹងគឺជាចរិយាដែលបិទបាំងមិនឲ្យយើងឃើញការពិតទេដូចជានេះដូចទេរិកាតូចនេះតាមពិតចាស់ហើយកំពុងតែចាស់ហើយប៉ុន្តែចាស់ហ្នឹងហៅថាបដិឆន្ទៈចរិយា ចាស់មិនឲ្យដឹងខ្លួនញាតិញោមការកើតមកក្មេងចឹងដែរតាមែនទេការកើតមកក្មេងចឹងប៉ុន្តែចាស់នឹងចូលទៅទំពា ក្របក្របក្របក្របក្របក្របអត់ឲ្យដឹងខ្លួនទេណាអត់ឲ្យដឹងទេប៉ុន្តែពិតកំពុងតែវិវត្តដែរចាស់នឹងគឺចាប់ផ្ដើមត្រឹមតែពីជាតិមកនឹងគឺចាប់ចាប់ដើមចាស់ហើយចាប់ដើមជរាហើយណាប៉ុន្តែជរាបែបហ្នឹងហៅថាបដិច្ឆនៈជរាគឺជរាបិទបាំងមិនឲ្យយើងដឹងទេ រហូតដល់ទៅកើតធម៌មួយនៅក្នុងចិត្តមនុស្សនឹងហៅថាវិយៈមតោវិយៈមតោប្រែថាស្រវឹងវ័យស្រវឹងវ័យស្រវឹងវ័យនឹងគឺថាយល់ថាខ្លួនឯងក្មេងក្មេងរហូតរហូតដល់ញាតិញោមស្រុកនេះគេសួរអាយុខឹងទៀតមែនទេចង់តែក្មេងចឹងមែនទេចឹងណាយើងខ្មែរយើងឆ្លងតាមគេដែរនោះហ្នឹងហើយដល់ទៅ មួយទៀតហៅថាបាកដជារាហ្នឹងគឺជារាប្រកបអាយុ60 70ឯងមើលទៅបានប្រៀបជាមួយរូបថតពីមុន បានដឹងថាអូចាស់មែនតាចាស់មែនទេចាស់មែនទេជឿតែចាស់មែនទេហ្នឹងហ្នឹងហ្នឹងហ្នឹងអារបស់ចាស់ផ្សេងទៀតដូចជាផែនដី ផែនដីក៏ចាស់ដែរ ប៉ុន្តែវាបិទបាំងបិទបាំងមិនឲ្យយើងឃើញថាដីហ្នឹងវាចាស់ណារបស់ហ្នឹងវាយូរប្រែប្រួលទៅវាយូរអញ្ចឹងចាស់ហ្នឹងជាទុកដែរជារបស់ដែលយើងមិនប្រាថ្នាទេជារបស់ដែលយើងមិនចង់បានទេហើយយើងប្រៀបធៀបជាមួយពេលដែលយើង នៅក្មេងហើយពេលដែលយើងចាស់ណាសុខស្រួលជាងញាតិញោមផ្នែកផ្នែករាងកាយក៏ដោយ ផ្នែកចិត្តក៏ដោយ ណាក្មេងកើតទុកខ្លាំងទៅរឿងមួយមុខទេរឿងអីនឹងអាក្លៀននឹងហើយដល់ពេញវ័យគេកើតទុករឿងអីនឹងអាស្នេហាអីចឹងណាហើយដល់ចាស់ចេះទៅកើតទុករឿងអីនឹងរឿងឈឺរឿងអីច្រើនមុខតទៅទៀតមិនតែរឿងឈឺខ្លួនទេរឿងកូនរឿងចៅរឿង ស្អីស្អីច្រើនអញ្ចឹងហើយបានចាស់ទៅរៀនលេងឆ្លាតហើយវាច្រើនមុខណាគិតច្រើនណាចឹងបាន ជាធម្មជាតិនឹងចាស់ច្រើនតែចូលចិត្តស្ដាប់ធัวជាងក្មេងមែនទេចឹងមែនទេពីព្រោះជារាទុកនេះក្មេងមិនយល់ទេជារាទុកនេះណាក្មេងមិនសូវយល់ភូមិតន់ចាស់ហ៎ហ្នឹងហ្នឹងក្មេងមិនសូវយល់ដល់ចាស់ចាស់និយាយពីជារាទុកត្រូវហ៎ ពូវាចាស់មែនទៅហើយហ្នឹងហើយបាទចាស់មែនតាហ្នឹងហើយចាស់ទៅព្រមតែចាស់វាមិនត្រឹមតែប៉ុណ្្នឹងវាឈឺទៀតព្យាធិទុកពិតជាទុកទេអាហ្នឹងហ្នឹងហើយជាទុកពិតបាទកិច្ចមិនបានទៅស្រុកណាក៏ឃើញតែអ្នកឈឺអាត្មាម៉ោង2ហ្នឹង ទៅពេទ្យទៅពេទ្យហ្នឹងទៅមើលអ្នកឈឺទេមិនតាន់ទៅមើលខ្លួនឯងស្អាតបានទៅហ៎ហ្នឹងហើយ ឈឺដែរអាមេរិកកាំងក៏ឈឺដែរណាដុកទ័រឈឺដែរឈឺគ្រប់គ្នាទេមិនបានពេទ្យនឹងចេះឈឺពីព្រោះពេទ្យនឹងមានរូបព្រះអង្គសម្ដែងថាបរិជិននិមិទាំងរូបាំងណារូបជាសម្បុកនៃរោគចឹងបានមានអ្នកនឿយណាយនៅក្នុងរូបនឹងចម្រើនឈានទៅ អរូបព្រំដោយសាររូបនឹងវាមានការបៀតបៀនពីរោគពីអីច្រើនចឹង you នឹងមានពិតប្រកបអញ្ចឹងទោះបីពធមិនសំដែង ប្រពុតមិនសំដែងសួរថាមានទេកើតចាស់ឈឺមានណាមានប៉ុន្តែគេយកជាមេរៀនមករៀនដើម្បីកុំឲ្យកើតសេចក្តីប្រមាទទេអត់ទេព្រះអង្គសំដែងដូចគ្នាប៉ុន្តែទិសដៅរបស់ព្រះអង្គសំដែងមិនមែនមិនមែនថាអឺបើវាឈឺសบายឲ្យហើយមុនងាប់មិនអញ្ចឹងទេ ទិសដៅព្រះអង្គសម្ដែងឲ្យឃើញជីវិតនឹងវាខ្លីវាតិចវិវត្តទៅរកសេចក្តីទុកអញ្ចឹងព្រះអង្គឲ្យយើង សម្លឹងមើលការងារដែលមានប្រប្រយោជន៍ជាបុណ្យជាកុសលសម្រាប់ខ្លួនយើងផង សម្រាប់អ្នកដតីផងនឹងអញ្ចឹងនឹងជាទិសដៅបើសិនតែក្នុងសម្ដែងកើតចាស់ឈឺស្លាប់ហើយចុះព្រះអង្គអត់អីសម្ដែងទេស្មានតែ ព្រះអង្គអត់ត្រាស់គេមិនកើតគេមិនចាស់គេមិនឈឺគេមិនស្លាប់ហើយមនុស្សក្មេងយើងស្គាល់ទេចាស់ស្គាល់ទេសិតតែរឿងដែលយើងដឹងអញ្ចឹងបានព្រះអង្គសម្ដែងធម៌ញាតិញោមត្រូវដឹងថាព្រះអង្គមិនមែនសម្ដែងអ្វីដែលយើង គិតមិនដឹងទេគឺសម្ដែងទៅលើអ្វីដែលយើងគិតឃើញនឹងឯងទៅព្រះអង្គសម្ដែងមានប្រយោជន៍ដល់យើង បើសិនជាធัวនឹងសម្ដែងទៅយើង គិតមិនឃើញសួរតែធัวនឹងមានប្រយោជន៍ទេ មានប្រយោជន៍ដល់យើងទេអត់ទេ គឺសំដែងអ្វីដែលយើង អាចគិតឃើញហ្នឹងណាដូចលោភៈទោសៈមោហៈស្អីស្អីទាំងអស់សិតតែធួនៅក្នុងខ្លួនយើងដែលយើង គិតពិចារណាទៅឃើញទាំងអស់នឹងទៅធួនឹងមានប្រយោជន៍បាទអឺមរណៈទុកជាទុកពិតប៉ុន្តែចង់បញ្ជាក់ទៅនឹងបន្តិចថាកើតមិនមែនពពុតក៏គេដឹងថាកើតដែរជរាការចាស់ក្រមគ្រាមិនមែនព្រះអង្គក៏គេដឹងដែរ ឈឺនរណាក៏ដឹងដែរស្លាប់នរណាក៏ដឹងដែរសត្វតិរិឆានហ្នឹងក៏មិនអាចហៅពាក្យនឹងបានក៏វាចេះភ័យខ្លាចសេចក្តីស្លាប់ចឹងដែរប៉ុន្តែ ដែលព្រះអង្គសម្ដែងហ្នឹងគឺ ដើម្បីឲ្យយើងស្គាល់សេចក្តីទុកនឹងតាមពិតផងហើយដើម្បីប្រយោជន៍សម្ដែងអំពីហេតុរបស់វាទៀតណាមិនប៉ុណ្្នឹងទេ ណាប៉ុន្តែដំបូងឡើយព្រះអង្គត្រូវសម្ដែងពីទុកនឹងសិនឲ្យយើងឯកភាពឲ្យយើងយល់ថាអូជីវិតនឹងទុកមែនហើយនឹង ផ្លូវកាយពាក់ព័ន្ធប៉ុណ្ណឹងផ្លូវកាយផ្លូវកាយប៉ុណ្ណឹងឯងណាជាតិជ្រាបជាធិមមរណៈរួចពីនោះទុកផ្លូវចិត្តអញ្ចឹងបាន12នឹងទុកផ្លូវកាយតែ4ផ្លូវចិត្តដល់ទៅប្រមាណ 8ច្រើនណាស់ចាប់ពីនឹងទៅដល់ដល់ផ្លូវចិត្តយ៉ាំបិច្ឆੰងដលៈបតិតំបិទុក្ខੰងប្រាថ្នាចង់បាន របស់ណាហើយអត់បាន របស់នោះតាមចិត្តរបស់យើងចង់កើតទុកទេកើតទុកទេហ្នឹងកើតទុកនឹងផ្លូវចិត្តឲ្យផ្លូវកាយយល់យោផ្លូវចិត្តហ្នឹងហើយមួយទៀតអឺ ស្អប់របស់ណាវាទៅជួបរបស់នោះឯងឬស្អប់មុខអាត្មាហ្នឹងឃើញមុខអាត្មាទៀតសบายចិត្តទេហ្នឹងហើយទាំងវត្ថុទាំងសត្វមានជីវិតណាគឺរបស់ណាដែលយើងមិនចូលចិត្តរបស់ ណា ដែលយើងស្អប់របស់ណាដែលយើងជ្រិញហ្នឹងហើយស្រាប់តែទៅជួបតែរបស់ហ្នឹង ដូចជាយើងសពថ្ងៃទៅវត្តអីទាស់គ្នាអីចឹងតែឃើញបាក់មួយទៀតខឹងហ្នឹងហ្មងមិនមាត់ក៏មិនសប្បាយចិត្តដែរមែនទេមែនទេធ្លាប់ទេហ្នឹងហើយធ្លាប់វត្តណាក៏ដោយឲ្យទៅទាស់ប្តីប្រពន្ធក៏ដោយតែខឹងគ្នាហើយជួបមុខគ្នាសប្បាយចិត្តទេអត់ទេហ្នឹងហើយហ្នឹងហើយ សពរបស់ណា វាទៅប្រទេសតែរបស់នឹងនឹងជាមូលហេតុនៃសេចក្តីទុកដែរសិផ្លូវចិត្តនឹងពាក់ព័ន្ធផ្លូវចិត្តមួយទៀតរបស់ជាទីស្រឡាញ់នៅសុកសុកក៏បាត់បង់ទៅក៏ព្រាត់ប្រាសទៅ នឹងទុកផ្លូវកាយទុកផ្លូវចិត្តផ្លូវចិត្តណានឹងជួបញឹកហ៎ជួបញឹកហ៎នឹង មិនថាតែញាតិញោមទាំងអាត្មាទាំងអីទាំងអស់ហ្នឹងទុកនេះគឺសាធារណៈទាំងអស់សម្រាប់ពុទ្ធជនយើងហ្នឹងអឺហើយទុកខ្លះទៀតវានៅតែក្នុងរបស់ប៉ុណ្្នឹងប៉ុន្តែវាបែកទៅ ខ្លះច្រើនខ្លះតិចទៅថៅថាទុក្ខៈហៅថាតោមនោហៅថាឧបាយាសិបរិទេវៈអីហ្នឹងគឺចំពោះរបស់ទាំងអស់ហ្នឹងដដែលនឹងរបស់ ស្អប់របស់ស្រឡាញ់ហ្នឹងប៉ុន្តែអឺ អង្គុយនឹកអង្គុយនឹកគិតយកមករៀបរាប់ប្តីខ្ញុំវាល្អអញ្ចឹងចេះចេះចេះចេះចេះគួរបាត់អាបាត់ហ្នឹងវាវាវាຕົកម្ដងទៅហើយ ប៉ុន្តែដល់អង្គុយរៀបរាប់នេះណាហ្នឹងហើយអង្គុយរៀបរាប់អឺអញ្ចឹងទៅ អាការរៀបរាប់ហ្នឹងមិនមែននាំឲ្យយើងសុខទេនាំឲ្យយើង ស្ដាយនាំឲ្យយើងកណ្ដោចកណ្ដែងនាំឲ្យយើងអត់សុបាយចិត្តអញ្ចឹងមែនទេ ស្ដាប់យល់ទេធួអញ្ចឹង ហ្នឹងហើយធូរជ្រៅប៉ុន្តែព្រះអង្គទាញមកក្នុងប្រសូតហ្នឹងឲ្យយើងយល់យល់របស់ទាំងអស់ហ្នឹងបាទហើយតោមនោះដោយការចង្អៀតចង្អល់រឿងអីមួយដូចស្ទះចរាចរអីចឹងពេលល្ងាចល្ងាចអាហ្នឹងក៏ជារឿងទុក ផ្លូវចិត្តដែរណាដូចញោមបើកឡានមកវិញនិយាយពីអាងាចងាចហ្នឹងស្ទះមកពីធ្វើការចវាយស្ដីឲ្យផង គិតថារងទៅផ្ទះអាសម្រាប់មកស្ទះចរាចរទៀតមិនណែវាចង្អៀតចង្អល់អង់គ្លេសគេហៅ depress អាហ្នឹងវាធុញថប់មែនតើណាណែហ្នឹងគឺគឺសុទ្ធតែពាក់ព័ន្ធជាមួយនឹងសេចក្តីទុក្ខចុងក្រោយបំផុតព្រះអង្គសម្ដែងអំពីអសង្ខតេនៈបញ្ចបាទានខន្ធាទុក្ខាគឺមកពីសេចក្តីប្រកាន់ នៅក្នុងបញ្ញខណ្ឌនឹងឯងសរុបមកណាវាមានច្រើនតទៅទៀតបើរៀបរាប់មានច្រើនប៉ុន្តែព្រះអង្គសរុបថា បើ និយាយដោយសង្ខេបអ្វីអ្វីទាំងអស់ហ្នឹងគឺវាបញ្ចូលចុះនៅក្នុងការប្រកាន់ នៅឧបាទានខណ្ឌហ្នឹងមានរូបោបាទានខណ្ឌមានវេទនូបាទានខណ្ឌមានសញ្ញោបាទានខណ្ឌសង្ខារោបាទានខណ្ឌនិង វិញ្ញាណោបាទានខណ្ឌគឺប្រកាន់ថារូបជារបស់ខ្លួនវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងជារបស់ខ្លួនហ្នឹងហ្នឹងគឺជាប្រភពនៃបញ្ហាទាំងអស់ហ្នឹងឥឡូវព្រះអង្គសម្ដែងចប់ចឹងមកបានព្រះអង្គថានេះទុកទាំងអនេះណាទុកទាំងអស់ហ្នឹងពីមុនអត់ដែលអ្នកណា ប្រាប់តថាគាត់ថា នេះជាសេចក្តីទុក ជា ទុក្ខសច្ចៈដូច្នេះឡើយអត់ដែលអ្នកណាប្រាប់តថាគាត់ហើយតថាគាត់ក៏មិនដែលដឹងដែរ ប៉ុន្តែឥឡូវពន្លឺកើតឡើងហើយវិជ្ជាកើតឡើងហើយបញ្ញាកើតឡើងហើយដល់តថាគតថានេះគឺពិតជាទុក្ខសច្ចចាក់មែនហើយតថាគតក៏កំណត់ដឹងបានទៀតហើយក៏ជាទុកដែល គួរកំណត់ដឹងអញ្ចឹងបានញាតិញោមសិក្សានៅក្នុងធម្មចក្រនឹងមាន ពាក្យថាអឺ អាការៈ12បរិវត្តដាក់3ណាដែលលឺពាក្យហ្នឹងអាការៈ12បរិវត្តដាក់3បរិវត្តដាក់ហ្នឹងមានន័យថាការវិលជុំការពិចារណាវិលជុំនឹងឯងហៅថាបរិវត្តដាក់បរិហ្នឹងប្រែតែជុំវិញវត្តដាក់ហ្នឹងប្រែតែវិលចឹងបានមានពាក្យគេសួរអាត្មាថ្ងៃមុនវត្តសង្សារនិងវត្តដាក់ហ្នឹងខុសគ្នាមិនកាលណាយើងនិយាយអំពីវត្តសង្សារគឺសំដៅអំពីជីវិតដែលអន្តោលទៅក្នុង សង្សារវត្តកើតចាស់ឈឺស្លាប់នៅក្នុងសង្សារវត្តកាលណានិយាយពីវត្តដាក់វាមានន័យទលំទលានិយាយពីបរិវត្តដាក់អត់និយាយពីការវិលវល់កើតស្លាប់ទេគឺការពិចារណាអ្វីមួយ នៅជុំវិញធัวអ្វីមួយ ដែលវាកើតអាហ្នឹងហៅថាបរិវត្តដាក់ដូចជាទុក្ខសច្ចៈហ្នឹងវាមានអឺ3ដែលដែល ត្រូវធ្វើនៅក្នុងហ្នឹងទី1គឺទុក្ខសច្ចៈហ្នឹងត្រូវកំណត់ដឹងហៅថា អឺបរិញ្ញាតបកិច្ចបរិញ្ញានឹងគឺ ថាការកំណត់ដឹងឲ្យច្បាស់ថានឹងគឺជាជាទុកជាទុកពិតព្រះអង្គប្រៀបធៀបទៅនឹងជីវិតយើងនេះមុនពេលដែលយើងទៅរកពេទ្យយើងត្រូវដឹងថាខ្លួនយើងឈឺសិនបើយើងអត់ដឹងថាខ្លួនឈឺទេដូចសត្វហ្នឹងវាដឹងថាពិបាកក្នុងខ្លួនប៉ុន្តែវាមិនដឹងថាវានឹងឈឺអី ចឹងវាចេះដើរទៅរកពេទ្យទេចេះដើរទៅរកពេទ្យទេអត់ទេប៉ុន្តែមនុស្សយើងដល់ឈឺដឹងតែខ្លួនឈឺបានព្រមទៅរកពេទ្យយ៉ាងណាមិញបាន ជា ធូរនឹងត្រូវសំដែងអំពីទុកនឹងសិនឲ្យសត្វលោកនឹងយកបញ្ហាទុកនឹងយកមកដាក់ថាខ្លួនឯងពិតជានៅក្នុងទុកនឹងមែនអញ្ចឹងកាលណាបើរឃើញថាខ្លួនឯងនៅក្នុងទុកមែនពិតជាចង់រកដំណោះស្រាយណា ប្រសិនបើមិនយល់ថាខ្លួនឯងមានបញ្ហាទេมันអាចឲ្យគេជួយដោះស្រាយទេនឹងហើយបន្ទាប់ពីដឹងថាវាមានទុកពិតប្រកបចឹងហើយបានព្រះអង្គចឹងអល់មួយទៀតប៉ុន្តែដោយសារយើងស្ដាប់ធัวណាយើងអត់ព្រមឲ្យហួសពីតំណឹងឲ្យហួសពីតំណឹងទៅទៀតវាជាប់ត្រឹមទុកនឹងទៅលែងចង់ស្ដាប់ហ្មងដឹងស្ដាប់អីអត់សុបាយសោះធัวនឹង មកពីលឺកើតចាស់ឈឺស្លាប់កើតទុកទោមមកនោះស្រុកឥឡូវគេរត់តែសបាយដូចគ្នានឹងគោលដៅព្រះអង្គចង់ឲ្យយើងទៅបានផ្កាឈូកប៉ុន្តែមុននឹងយើងទៅដល់ផ្កាឈូកយើងត្រូវដើរកាត់ភក់សិនអញ្ចឹងណាហ្នឹងហើយដើម្បីបានផ្កាឈូកគឺមិនអាច មិនឲ្យទៅទឹកឬក៏ប្រឡាក់ភក់ខ្លះបានទេ មិនអាចបានភ្លាមភ្លាមអ្វីគ្រប់យ៉ាងនៅ ក្នុងលោកនេះមិនឆ្លងកាត់សេចក្តីព្យាយាមមិនឆ្លងកាត់សេចក្តីលំបាកមិនអាចសម្រេចបានទេនឹងគឺជាច្បាប់សកលតែម្ដងណាបុគ្គលអស្ចារ្យនៅក្នុងលោកឬក៏សុភមង្គលដ៏ពិតប្រាកដនៅក្នុងលោកនេះគឺមិនមែនបានមកដោយឯងឯងដោយមិនមានការព្យាយាមមិនមានការប្រឹងប្រែងនេះគឺជាអឺច្បាប់ទូទៅអញ្ចឹង ធម្មតាអញ្ចឹងដោយប្រវត្តិអ្នកល្បីល្បីលើពិភពលោកអញ្ចឹងដល់យើងសិក្សាពីប្រវត្តិគេទៅបានដឹងថាសំតើគេល្បីអញ្ចឹងមែនហ្នឹងដោយមហាថ្មកន្ធីអីចឹងទៅមិនបាច់ដល់ពុទ្ធទេដល់មើលពីការប្រឹងប្រែងពីការដឹកនាំមកក៏វាសំតើល្បីអញ្ចឹងមែនហ្នឹងហើយដល់យើងអត់ល្បីវាសំតើអត់ល្បីអញ្ចឹងមែនព្រោះយើងអត់បានធ្វើហេតុឲ្យល្បីផងហ្នឹងហ្នឹងអញ្ចឹងបាទហើយយើង យើងស្ដាប់ហ្នឹងវាអត់អត់ឲ្យទៅដល់កន្លែងចប់ដែលព្រះអង្គចង់បានហ្នឹងព្រះអង្គចង់បានគាត់និយាយពឹបមករឿងទុកហ្នឹងឈប់បដ ாய் ឈប់ស្ដាប់បដ ாய் ដល់អញ្ចឹងវាមានបានទៅឃើញផ្កាឈូកអីឃើញត្រឹមភក់ហ្នឹងប្រឡាក់នៅហ្នឹងទៅដោយគ្នានឹងការដែលយើងស្ដាប់ហ្នឹងមិនឲ្យទៅដល់បំណងដែលព្រះអង្គសំដែងហ្នឹងអាពាក្យអង់គ្លេសមួយគេហៅថាម៉េច don't judge the book by its cover កុំវិនិច្ឆ័យសៀវភៅដោយគ្រាន់តែឃើញក្របរបស់វាណាវិនិច្ឆ័យមនុស្សអីក៏ដូចគ្នាមើលសបកយើងមិនដឹងដែរណាសំឡខ្លះមើលទៅរូបភាព ដូចជាមិនសមប៉ុន្តែដាក់ទៅជាប់មាត់តែហ្មងហើយខ្លះទៀតនេះគេដាក់ក្នុងហាងថ្លៃថ្លៃមើលទៅសឹងតែមិនហ៊ានហូបវាស្អាតពេកដាក់ដូចផ្កាដូចអីទៅឆានទៅប្រយោជន៍អីអត់ទាំងឆ្ងាញ់អីផងអ វាតលតែភ្លក់វាតលតែយន្តដែលតលិតបានដឹងច្បាស់ហ្នឹងហើយដល់អញ្ចឹងទៅបានព្រះអង្គសម្ដែងពីហេតុរបស់វាទៀតសេចក្តីទុកទាំងអស់នេះឯងកើតមកពីរបស់តែមួយគត់ណាមួយគត់គឺតណ្ហាណាតណ្ហានឹងគឺជា សមុទយសច្ចៈហើយតណ្ហានេះវាទល់តែនិយាយច្រើនញាតិញោមណានិយាយច្រើនណាពាក់ព័ន្ធពិភពលោកទាំងមូលពាក់ព័ន្ធនឹងចក្រវាលទាំងមូល ពាក់ព័ន្ធនឹងការវិវត្តនៃជីវិតសត្វលោកតាំងពីកំណរកំណើតផែនដីរហូតដល់រលីផែនដីគឺពាក់ព័ន្ធនឹងតណ្ហានឹងទាំងអស់ប៉ុន្តែអានេះអាមិនមានពេលនិយាយយូរទេគ្រាន់តែលើកឧទាហរណ៍ងាយងាយចុះសេចក្តីទុកចង្អៀតចង្អល់ផ្សេងផ្សេងគឺថាមកពីការដែលយើងចង់ចង់ជំនួសការពិតហើយចំពោះមនុស្សដែលរស់នៅដោយមិនចាំបាច់មានតណ្ហា បើតាមជីវិតយើងធម្មតាអ្វីដែលយើងរស់នៅហ្នឹងគឺថាមិនដឹងរស់មិនបើគ្មានចង់បានអីផងប៉ុន្តែនៅក្នុងធម៌នោះវាមានជ្រៀកគ្នាហ្នឹងហៅថាឆន្ទៈពពុទ្ធមិនមានតណ្ហាទេប៉ុន្តែឆន្ទៈព្រះអង្គខ្លាំងឧទាហរណ៍ថាដើម្បីគោលការណ៍អ្វីមួយព្រះអង្គត្រូវប្រោសសัตว์លោកព្រះអង្គប្រឹងណាស់មានស្អីជាសំខាន់គឺមាន ឆន្ទៈមិនមែនមានតណ្ហាទេ ឆន្ទៈនឹងគឺថាបំណងនៅក្នុងការធ្វើនឹងឲ្យបានសម្រេចឲ្យខាងទៅបានណានឹងជាឆន្ទៈពេញចិត្តពេញថ្លើម ជាមួយនឹងកិច្ចការងារនឹងប៉ុន្តែមិនមែនជាតណ្ហាពីព្រោះអីមិនមែនប្រាថ្នារបស់នឹងដើម្បីសេចក្តីសប្បាយស្រាប់ស្រាខ្លួនឯងគឺដើម្បីប្រយោជន៍សុខប្រយោជន៍នៃសេចក្តីចម្រើនដល់ពពួកសត្វឃើញណានឹងចឹងព្រះអង្គតាំងពីព្រឹករហូតដល់យប់ ក៏នៅតែធ្វើកិច្ចការងាររបស់ព្រះអង្គហ្នឹងមិនមែនព្រោះតណ្ហាទេគឺព្រោះឆន្ទៈណាមានឆន្ទៈហើយមានវិរិយៈព្យាយាមព្យាយាមហើយមានចិត្តៈគឺការយកចិត្តទុកដាក់ផ្ចិតផ្ចង់ជាមួយនឹងកិច្ចការងារហ្នឹងហើយមាន បញ្ញាប្រមើលមើល ថាតើការងារហ្នឹងទៅរួចឬអត់អញ្ចឹងការប្រមើលមើលហ្នឹង គឺដោយបញ្ញាហើយប្រមើលមើលសត្វលោកហ្នឹងដោយពុទ្ធចក្ខុពុទ្ធចក្ខុ នឹងចឹងប៉ុន្តែបើយើងធៀបមកនៅក្នុងចិត្តរបស់យើងធម្មតាវិញគិតថាបើបើគ្មានចង់បានអីចឹងមិនដឹងទៅធ្វើធ្វើអីអានឹងមកពីយើងយកសដានដែលចិត្តយើងដែលជ្រោកជ្រាកទៅដោយកិលេសហ្នឹងយកទៅគិតប៉ុន្តែសម្រាប់បុគ្គលអ្នកមានចិត្តខ្ពស់ហ្នឹងរឹតតែពេញចិត្តនៅក្នុងកិច្ចការងារមិនឲ្យពេលវេលាហ្នឹងកន្លងទៅទេហើយព្រះអង្គមិនកើតទុកឯឧទាហរណ៍ដល់ព្រះអង្គប្រោសសัตว์ខុសពី ពុទ្ធជនដែលធ្វើកិច្ចការងារប្រុសសัตว์ប្រុសមិនបានក៏ព្រះអង្គអត់ទូចប្រតិដែរពីព្រោះមិនមែនជាតណ្ហាទេបំណងដែលព្រះអង្គទៅប្រោសហ្នឹងមិនមែនជាតណ្ហាទេគឺជាឆន្ទៈនាំប្រយោជន៍ដល់អ្នកដទៃប៉ុន្តែបើអ្នកដតីនឹងស្ដាប់មិនបានមិនយល់ប្រតិកម្មឬក៏រហូតដល់ទៅជេរព្រះអង្គវិញក៏ព្រះអង្គអត់ខឹងដែរមកពីអីមកពីវាអត់ដើម្បីបានអីអញ្ចឹងនៅពេលដែលគេអត់ស្ដាប់មានន័យថាវា បាត់បាត់កម្រងដែលព្រះអង្គ ទ្រង់ចង់ប្រោសប៉ុន្តែវាអត់ស្ដាយដោយសារព្រោះព្រះអង្គអត់ចង់បាន ជាស្អីបំបីព្រះអង្គទេណានៅពេលដែលអ្នកដតីនឹងមិនស្ដាប់នៅពេលដែលអ្នកដតីនឹងមិនទទួលយកវាមិនមែនខាត បង់ប្រយោជន៍ព្រះអង្គទេគឺខាតបង់ប្រយោជន៍របស់អ្នកនោះតែប៉ុនប៉ុណ្ណោះឃើញទេហើយដល់ទៅយើងជួនកាលវាមិនមែនដោយចិត្តមេត្តាករណាដោយព្រះអង្គទេទាំងអាត្មាក៏ដោយនរណាក៏ដោយជួនកាលទៅប្រោះគេចង់គេស្ដាប់ដល់គេមិនស្ដាប់ខឹង អាហ្នឹងវាមិនមែនយកឆន្ទៈជាធំទេជាងការដោយអំណាចអឺចង់ដោយអំណាចកាមដោយអំណាចតណ្ហានេះឯងសំដែងសំដែងទៅចង់លឺគេសរសើរចង់បានស្អីចឹងទៅវាមិនមែនជារឿងឆន្ទៈបំណងក្នុងការផ្ដល់ប្រយោជន៍ដល់អ្នកដដទេអាហ្នឹងដល់គេខឹងមកអញខំនិយាយចង្អប់គេអត់ស្ដាប់ខឹងទាញមីក្រូសេរីគេចឹងទៅពុទ្ធមិនចឹងទេ មិនអញ្ចឹងឯងឬក៏ព្រះអរហន្តដែលលោកមិនមានតណ្ហានឹងគឺសម្លឹងមើលដោយចិត្តមេត្តាករុណា ដូចយើងមើលក្មេងតូចដែលយើងអឺលើកចិត្តខ្ពស់យើងគិតថាក្មេងអត់ដឹងអីចឹងណាណាដែលក្មេងមិនយល់មកពីគ្នាមិនដឹងចឹងដឹងចឹងចឹងក្រាន់អាត្មាក្រាន់ដឹកនាំចិត្តកំណត់ញាតិញោមឲ្យគិតបន្តិចថាមិនមែនដោយសារតែតណ្ហាទៅធ្វើការបានទេមិនមែនចឹងទេ ចឹងហើយបានជាចិត្តរបស់ព្រះអរិយបុគ្គលជាពិសេសគឺព្រះរហន្តនឹងគ្រប់សម្រេចទៅ ជាកិច្ចការងារនឹងចិត្តរបស់ លោកគឺ មហាកិរិយា មហាកិរិយានឹងគឺជាការងារប៉ុន្តែវាអត់មាន ដើម្បីលោកណាប៉ុន្តែដើម្បីប្រយោជន៍សុខលៀបសការៈកើតឡើងវាជារឿងធម្មតាជាលទ្ធផលការងារធម្មតា ត្រូវការបច្ច័យ4ដើម្បីទំនុក បំរុងនៅជីវិតតន្ត្រីនឹងធម្មតាអញ្ចឹង គ្រាន់តែធម្មតាអញ្ចឹងវាខ្សត់ខ្សោយវាហេវវហត់ក៏ដាក់អាហារចំអែតផ្ទៃអញ្ចឹងទៅតិចក្តៅហ្នឹងក៏ត្រូវការសេនាសនៈអញ្ចឹងទៅគ្រាន់តែដើម្បីទំនុកបំរុងរាងកាយហ្នឹងជាយន្តមួយជាជាជាសរីរៈយន្តអញ្ចឹងបានលោកហៅថារាងកាយនេះជាសរីរៈយន្តដូចញាតិញោមបើករថយន្តញាតិញោមចាក់សាំងអញ្ចឹងញាតិញោមមានតអអីចាក់សាំងទេមែនទេប៉ុន្តែអត់សាំងវាបើកទៅមុខអត់កើតត្រូវតែចាក់សាំង អញ្ចឹងអញ្ចឹងទោះបីអមិនអចាក់ដូចគ្នាណាប៉ុន្តែម្នាក់គេចាក់គេមិនអឯណាចាក់ដើម្បីឲ្យឡានទៅមុខយ៉ាងណាមិញការបរិភោគរបស់ព្រះអរហន្តហ្នឹងមិនបរិភោគដោយអដោយសបាយទេដោយសារយល់ថាជីវិតហ្នឹងវាអត់អាហ្នឹងវាអត់កើតរហូតដល់យល់ថាការ បរិភោគហ្នឹងវាជាជាជាសេចក្តីទុកមួយយ៉ាងជារោគមួយយ៉ាងទៅទៀត ដោយព្រះអង្គសម្ដែងថាជាខេឆាបរមារោគាហ្នឹងណាការឃ្លានគឺជារោគមួយអញ្ចឹងការបរិភោគគ្រាន់តែជាការព្យាបាលរោគឃ្លានដូចយើងអស់សាំងត្រូវចាក់សាំងអញ្ចឹងនឹងអញ្ចឹងมันមានពេលនិយាយច្រើនទេសច្ចធម៌នេះបើនិយាយឲ្យលិតល្អន់ទៅត្រូវពាក់ព័ន្ធនឹងបរមត្តធម៌បញ្ញត្តិញោមថានិយាយស្រាលស្រាលដល់និយាយមួយឡានមួយអីអញ្ចឹងទៅនឹងអញ្ចឹងអឺហើយដល់ពេលព្រះអង្គសម្ដែងអញ្ចឹងហើយឲ្យយើងឃើញថាអូនេះជាទុកពិត អាការប្រាថ្នាលោភលន់ហួសប្រមាណនេះគឺជាហេតុនាំឲ្យការទុកពិតនៅប៉ុណ្ណឹងថាមិនមែនទេទិសដៅព្រះអង្គមិនមែនសំដែងឲ្យយើងនៅក្នុងភក់ហ្នឹងទេតណ្ហាជាភក់តាជប់ដែលព្រះអង្គឲ្យយើងចង់បាននោះផ្កាឈូកដ៏ស្រស់ស្អាតដែលយើងចង់បាន គឺព្រះនិព្វានឃើញទេកន្លែងដែលអត់ទុកបើយើងឃើញថានឹងទុកព្រះអង្គសំដែងកន្លែងមួយទៀតឲ្យឃើញថា ទីដ៏សុខសាន្តនឹងមាន ហើយដើម្បីឲ្យទៅដល់ទីដ៏សុខសាន្តនឹងត្រូវដើរត្រូវដើរពាក់ព័ន្ធជាមួយនឹងការងារដល់អរិយមេអង្គ8ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការងារតែម្ដងអត់មានអ្នកណានាំនៅពៀនមកឲ្យអត់មានអ្នកណានាំសេចក្តីសុខមកឲ្យក្រៅពីការដែលយើងដើរដោយខ្លួនឯងហើយដំបងត្រូវតម្រង់ទិដ្ឋិគេនេះសមាទិដ្ឋិដោយញាតិញោមមុននឹងចេញតណាត្រូវមើលអត្រេសមែនទេបើចេញទៅអត់មើលអត្រេស ទៅរកឃើញទេអត់ទេអញ្ចឹងបានជានៅក្នុងអង្គមគ្គហ្នឹងទី1គឺសមាទិដ្ឋិត្រូវស្គាល់ទិសដៅដែលយើងត្រូវដើរគឺការយល់ត្រូវណាល្អណាអា ក្រក់ណាខុសណាត្រូវហ្នឹងគឺត្រូវត្រូវយល់ទៅនឹងមុនគេញាតិញោមអញ្ចឹងបានអាត្មាគ្រាន់តែឲ្យយោបល់ថាមុនញាតិញោមជឿអ្វីធ្វើអ្វីហ្នឹងគឺការផ្ទៀងផ្ទាត់ខុសត្រូវហ្នឹងសំខាន់ណាស់ សំខាន់ណាស់ពូញាតញោមខ្លះគាត់បូជាមួយជីវិតដើម្បីនៅក្នុងសាសនានឹងដល់ផ្ទៀងផ្ទាត់អាការធ្វើរបស់គាត់វាអត់ត្រូវហ្នឹងហើយទីបំផុតទៅវារស់សេចក្តីសុខពិតប្រកបមិនឃើញយើងកាលទៅនៅវត្តរហូតទៅបានតែឆ្លោះគ្នាមកវិញមិនដឹងបានអីអញ្ចឹងយល់ទេទីបំផុតនឹងឈប់ចូលវត្តណានឹងខឹងប្រាប់គេប្រាប់ឯងទៀតនឹងមកពីអីមកពីវាការដែលគិតរបស់យើងនឹងយើង មិនដឹងថាម៉េចឯងមិននិយាយទៅប៉ះខ្លះក៏មិនដឹងហ្នឹងអាអឺពួកប៉ុន្តែតែនិយាយទៅត្រូវកំខឹងណាហ្នឹងហើយប៉ុន្តែជួនកាលស្ថានភាពនឹងយើងវាមិនឲ្យយើង ចូលទៅទៀតក៏មិនដឹងវាមិនមែនវាមិនមែនមកតែពីយើងឯងជួនកាល កន្លែងហ្នឹងវាវាមិនគួរឲ្យយើងទៅទៀតក៏មានដែរណាវាពាក់ព័ន្ធជាមួយនឹងការសេពគប់បុគ្គលពាក់ព័ន្ធជាមួយនឹងអឺពីព្រោះមហាកុសលវាកើតឡើង វាមានបរិស័ទជាទីសបាយ មានអាវាសជាទីសបាយ ដល់ទៅលេងសបាយវាលេងកើតបនដែរហ្នឹងអាហ្នឹងវាអញ្ចឹងវាធម្មតាអញ្ចឹង យើងទៅបខំមិនអាហ្នឹងអាហារជាទីសបាយ អាវាសជាទីសបាយចូលទៅវាមាន ការរៀបចំល្អចឹងបរិស័ទជាទីសបាយបរិស័ទហ្នឹងគឺថាមើលគ្នាដោយ មេត្រីភាពសគុតសគុំហើយមានបុគ្គលជាទីសបាយនេះស្និទ្ធស្នាលសែបគប់បុគ្គលជាទីសបាយណាហើយមាន អាកាសជាទីសបាយមានអាកាសធាតុមិនក្តៅមិនត្រជាក់អីចឹងហ្នឹងហើយអឺវាពាក់ព័ន្ធជាមួយនឹងការសែបគប់ផងមិនថា អឺទីណាល្អជាងទីណាទេវត្តស្រុកអីយ៉ាងម៉េចក៏ដោយ បើកាលណាมันមានធัวហើយมันយកកថាជាធัวមកនិយាយហើយវត្តมันខុសពីកន្លែងដតីទេវត្តគ្រាន់តែជាទីកន្លែងនឹងអញ្ចឹងហើយរហូតដល់ព្រះបរមពោធិសត្វអញ្ចឹងមិនថ្មមិនបន្ទោសញាតិញោមទាំងស្រុងទេការដែលទៅវត្តមិនកោតនោះព្រះបរមពោធិសត្វអឺនិយាយប្រាប់កូនថា ប្រសិនបើអ្នករកសัพបរោះមិនមានទេពិភពលោកទាំងមូលនេះមិននិយាយតែវត្តមួយណាពិភពលោកទាំងមូលនេះបរោះសัพបរោះម្នាក់មិនមកធ្វើជាមិត្តមិនបានអ្នកនៅម្នាក់ឯងត្រាច់ទៅដូចកុយរមាសអញ្ចឹងទៅវាមិនពិបាកចិត្តអញ្ចឹងបានយូរយូរទៅលោកបួសក៏អបសុកអញ្ចឹងដែរនៅវត្តក៏តែរឿងលោកសឹកដែរហ្នឹងហ្នឹងហើយអានេះមនុស្សមានទុករៀងខ្លួន ហ្នឹងជាងកាលបួសថាឲ្យសុកវាមិនសុកដែរណោះអញ្ចឹងណាហ្នឹងវាមិនសុកស្ថានភាពអីអញ្ចឹងហោចង់ទៅនៅព្រៃឥឡូវស្រុកខ្មែរឥឡូវគាត់ថាស្វាអស់ព្រៃនៅហើយនឹងទៅនៅឯណាទៀតណាប៉ិនសរុបមកសរុបមកនិយាយជាធัวអានបន្តិចថាសន្តិភាពពិតប្រកបហ្នឹងវាថ្មីត្បិតតែវាពាក់ព័ន្ធរបស់ខាងក្រៅចឹងមែនប៉ុន្តែ កន្លែងជាលេនដ្ឋានពិតប្រកបរបស់វាគឺនៅក្នុងចិត្តរបស់យើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងញាតិញោមណាធ្វើយ៉ាងណាបានសេចក្តីសុខធ្វើអញ្ចឹងទៅណាបានសេចក្តីសុខធ្វើអញ្ចឹងពិសេសគឺយើងបំបត្តិគំនុំក្នុងចិត្តរបស់យើងព្រោះគំនុំហ្នឹងវាមករំខានសេចក្តីសុខនៅក្នុងចិត្តរបស់យើងទាំងអស់គ្នាបាទហ្នឹងហើយដល់ណាហើយទេស្ដាប់ទៀតអត់ ហ្នឹងហើយបាទហ្នឹងហើយហ្នឹងហើយបាទអឺហើយបុគ្គលល្អបុគ្គលអាក្រក់ហ្នឹងវាមិនមែនរើសថា ជា ប្រសង់ជាបព្វជិតឬក៏ជាក្រហោះទេ អាចជាមនុស្សអាក្រក់មនុស្សល្អដូចគ្នាអញ្ចឹងណាញាតិញោមពាក្យថាកុំសែបគប់បុគ្គលពេលត្រូវសែបគប់បុគ្គលជាបណ្ឌិតគឺរាប់ទាំងអស់រាប់តាំងពីលោកសង្ឃរាប់តាំងពីបាសកបាសិការាប់តាំងពីអាចារ្យរាប់តាំងពីស្អីទាំងអស់ហើយដូចដូចដូចទេវតតអីប្រសក់អីប្រសង់ហ្នឹងពិខឃើញទេអញ្ចឹងហើយបាននៅកិច្ចកោតហ្នឹងមាន ប្រែតដបងប្រែតពិខឃ ប្រែតភិក្ខុនីប្រែតសាមណេរប្រែតសាមណេរីប្រែតបាសកប្រែតបាសិកាហ្នឹងណែណាក៏មាន សិទ្ធិធ្លាក់នរកបានដូចតែគ្នានឹងឯងហ្នឹងចឹងប៉ិនក្រាន់ថាអញ្ចេះអាត្មាក្រាន់តែថាឲ្យជាកំណត់មួយណាអឺផ្ដើមពីយើងទាំងអស់គ្នា ដើម្បីសេចក្តីសុខក្នុង ចិត្តរបស់យើងកាន់តែគិតថា សុកចិត្តឲ្យអ្នកដតេគិតយើងជាសត្រូវតែសុំកុំឲ្យយើងគិតថាគេជាសត្វសត្រូវហ្នឹងហើយពីព្រោះនេះជាមេរៀនញាតិញោមចិត្តយើងវាមិនងាយព្រមអញ្ចឹងទេតែគេធ្វើអីមិនស្រួលយើងខឹងហើយអាហ្នឹងវាជាធម្មជាតិធម្មជាតិវាមកអញ្ចឹងប៉ុន្តែអ្វីដែលយើងត្រូវរៀននេះណាដល់យើងរៀនប្រច្រាស់ពីវាទៅវិញអាហ្នឹងបានឈ្មោះថាជាការវឹកហាត់ជាការបដិបត្តិជំនះវា មិនរស់នៅក្នុងអំណាចឬក៏ជាអាណានិគមរបស់វានឹងអញ្ចឹងដូចជាមេត្តាករុណានេះ គឺវាមានលំអនៅពេលដែលជួបរឿងនឹង តែម្ដងណាញាតិញោមនៅពេលដែលជួបរឿងដូចដូចព្រះបរមពោធិសត្វអញ្ចឹងដែលព្រះអង្គទៅជាល្អនោះគឺជួបបញ្ហាឲ្យព្រះអង្គស៊ូបានណាស៊ូបានស៊ូបាននឹងជាមួយនឹងចិត្តអត់ក្រោតនេះដូចទួងអញ្ចឹងឧបមាទួងដែលយើងពង្ហូតទៅលើ ទង់ដែលចេញរាងស្អាតមិនមែនពេលអត់ខ្យល់ទេទង់ដែលចេញរាងស្អាត គឺនៅពេលដែលខ្យល់បក់មែនទេមែនទេហ្នឹងហើយហ្នឹងហើយហើយដឹងថាដងទង់នឹងរឹងមាំអត់ក៏នៅពេលដែលមានខ្យល់នឹងទៀតហ្នឹងដងទង់នឹងដូចបញ្ញាបញ្ញាណាហើយអឺទង់ដែលបក់រវិច រវិចហ្នឹងគឺដូចជា ដូចជាខន្តីសេចក្តីអត់ធន់អត់ធន់នឹងមាន សម្រោះទៅបានគឺនៅពេលដែលជួបបញ្ហាស៊ូបានស៊ូបាននឹងមិនមែនស៊ូឆ្លោះទេណានឹងស៊ូជាមិនមែនស៊ូមិនតទៀតតមិនមិនថាប្រកាសថាមនុស្សអត់ខន្តីទេស៊ូខន្តីធននេះញាតិញោមត្រូវយល់ថាមិនមែនអត់ធនជាមួយអ្នកដតីទេ គឺអត់ធន់ជាមួយចិត្តអាក្រក់ខ្លួនឯងសម្រាប់ចិត្តអាក្រក់ខ្លួនឯងទេ ខន្តីធัวប៉ុន្តែយើងនិយាយច្រឡំយើងថាចាញ់ជាព្រះឈ្នះជាមាកុំតកុំតក៏មិនមែនជាដំណោះស្រាយដែរយល់ទេគ្រាន់តែមិនតមិនមែនជាដំណោះស្រាយទេព្រះសម្មាសម្ពុទ្ធដែលមានខន្តីនឹងមិនមែនខន្តីរត់ចោលគេហើយខន្តីឈប់និយាយមែនទេដូច្នេះអាលវកយៈអញ្ចឹងខន្តីនឹងឈ្នះអាលវកយៈដោយខន្តី ចំណុចខ្លះព្រះអង្គត្រូវអត់ទ្រាំប៉ុន្តែមិនមែនទ្រាំរហូតដល់អត់និយាយទេនៅក្នុងចិត្តយើងវាមានទាំងធัวល្អមានទាំងធัวអាក្រក់កាលណាវាច្បោកច្បល់ដូចទឹកនៅក្នុងពាងដែលមានកកអញ្ចឹងណាទឹកនៅក្នុងពាងដែលមានកកកាលណាយើងកោច្បោកច្បល់ទៅល្អចិត្តយើង កាលណាមានសេចក្តីខឹងក្រោធខ្លាំងគិតអីក៏លែងឃើញដែរសេចក្តីល្អក៏គិតលែងឃើញដែរណាញាតិញោមអញ្ចឹងសេចក្តីអត់ធន់នេះ ប្រៀបដូចជាសាជូចឹងចូលកោតយកទៅច្រោះនៅកកឲ្យធ្លាក់ទៅខាងបាត កាលណាបាតវាធ្លាក់កកចុះទៅក្រោមហើយ ទឹកនឹងថ្លាស្អាតទឹកនឹងតំណាងឲ្យបញ្ញាចឹងនៅពេលដែលស៊ូបានជាមួយនឹងអាចិតចឡោតសំបីតែធ្វើជាអ្នកសំដែងធัวធ្វើជាអ្នកឆ្លើយបញ្ហាស្អីក៏ដោយ បើមនុស្សចឡោតទៅធ្វើមិនបានល្អទេគង់ទៅជួបគេសួរចុចគេសួរ ចេះចុះចេះចុះហើយតែឆាប់ច្រឡោតទៅធ្វើមិនបានល្អមែនទេអញ្ចឹងពាក្យថាខន្តីនេះមិនមែនកុំតមួយគេទេមិនមែនបានតែអញ្ចឹងទេបើយើងយល់ថាខន្តីកុំតគេគឺយើងនិយាយដាក់ថាមនុស្សដែលមានខន្តីមនុស្សទន់ខ្សោយបាទណាមិនមែនទន់ខ្សោយទេដោយព្រះសម្មាសម្ពុទ្ធមើលបាននិយាយរឿងនឹងតិកាលអាលវកយៈទៅឃើញព្រះអង្គនៅលើ បល្ល័ង្ករបស់ខ្លួនឯងសមណៈចោះចេញចោះចេញព្រះអង្គចោះចេញ ដដាលទៅនិយាយសាមណៈនេះអញផ្ចាញ់នៅសន្ធឹកអត់ចេញដល់ប្រើទៅបានដែរអញ្ចឹងហៅមកវិញមើលសាមណៈមកអង្គុយវិញព្រះអង្គមកវិញទ្រាំទ្រាំសិនឃើញទេអឺសាមណៈចុះចេញចុះចេញ3ដងក៏កើតចិត្តខូចថាអញ្ចឹងអញប្រើឲ្យដើរទៅដើរមកឲ្យហត់ងាយអញចាប់បោកឲ្យងាប់ដល់គិតអញ្ចឹងព្រះអង្គឈប់ចុះណាដល់ឈប់ចុះ រឿងហ្នឹងវែងឆ្ងាយតទៅទៀតណាបានព្រះអង្គប្រាប់ថាពេលដែលអ្នកប្រើយើងដោយចិត្តល្អត្រឹមត្រូវយើងធ្វើតាមប៉ុន្តែអាចុងក្រោយអ្នកឯងប្រើនេះអ្នកឯងគិតថាយើងឲ្យយើងហត់ហើយអាបោកយើងឲ្យស្លាប់យើងមិនធ្វើតាមទេឃើញទេបានអស្ចារត្រង់ថាព្រះអង្គយល់ចិត្តរបស់ខ្លួនឯងនោះបានចរចាគ្នាក៏ដោះស្រាយគ្នាទៅ ដូច្នេះពាក្យអត់ធន់ញាតិញោមកុំច្រឡំថាជាមនុស្ស ដែលទន់ខ្សោយឲ្យសោះមនុស្សដែលអត់ធន់គឺជាមនុស្សដែលមានអំណាច ហើយគេស្មានមិនត្រូវទេអញ្ចឹងបានអាត្មាមើលរវាងការបដៅកូនណានៅស្រុកខ្មែរយើងម្ដាយនិងឪពុកកូនច្រើនខ្លាពុកជាងមែនទេហ្នឹងហើយដោយសារអីដោយសារម្ដាយអត់សូវចេះទប់ទេតែខឹងប្រាវប្រាវភ្លាម ចឹងកូនខ្លាចមែនប៉ុន្តែខ្លាចតែពេលម៉ែខឹងឯងរហូតដល់កូនគេថាម៉ែមិនអីតែតែកាត់ខឹងតែប៉ុណ្្នឹងតែកាត់ឈប់ខឹងលេងអីប៉ុន្តែបើប្រុសវិញដូចញោមប្រុសអាត្មាហ្នឹងអាត្មានិយាយជីវិតអាត្មាផ្ទាល់ណាហើយបងប្រុសអាត្មាពេលធ្វើខុសអីចឹងញោមស្រីខឹងចាក់កលិចចុះឡើងចុះឡើងញោមស្រីឈប់ខឹងជាបាត់ញោមប្រុសអត់ទេណាអាត្មាខុសថ្ងៃហ្នឹងមិនមែនរੋរឿងថ្ងៃហ្នឹងទេណា នៅកូនធម្មតាចឹងឲ្យកូនងូតទឹកឲ្យស្អាតឲ្យកូនហូបបាយឲ្យហើយសពគ្រប់បានគាត់ហៅមកនិយាយដូចលោក ទេសនាអញ្ចឹងសួរថាហេតុអីបានជាគាត់ មានអំណាចថាមកពីគាត់មានសេចក្តីអត់ធន់ជាមួយអាចិត្តខឹងហ្នឹងគាត់អត់រោរឿងកូនពេលកូនមិនតន់ហូបបាយមិនតន់ងូតទឹកគាត់ពីព្រោះគាត់តាំងចិត្តថាគាត់បដៅកូនមិនមែនបដៅកូនឲ្យស្លាប់ទេគឺបដៅកូនឲ្យល្អបើរោរឿងកូនមុនហូបបាយខ្លាចវាមិនហូបបាយឈឺអីទៅពិបាកគាត់ទៀត កណាអញ្ចឹងមិនចាំបាច់ស្រែកសំឡេងខ្លាំងមិនចាំបាច់លោឡាប៉ុន្តែមានអំណាចកូនតលិចតលិចទៅកើតទៅកើតមកពីអីមកពីគាត់ឈ្នះខ្លួនគាត់អញ្ចឹងនេះហើយដែលហៅថាអត់ធន់ប៉ុន្តែមិនមែនអត់ធន់កូនតណាក៏ទៅអញឈប់និយាយមិនមែនអញ្ចឹងទេយល់ទេយល់ខន្តីធន់ទេយល់ខន្តីធន់ទេអញ្ចឹងខន្តីធន់នឹងអត់ធន់ជាមួយអី អត់ធន់ជាមួយចិត្តអាក្រក់នេះចំណងចឹងនេះចង់ហួហេតត្រូវអត់ធន់ជាមួយនៅនោះខឹងក្រោតហួហេតចង់ជេរចង់បតិចទ្រាំជាមួយនៅអានឹងពីព្រោះយើងបដោយតាមវាជេរទៅខុសបាត់មែនអត់ប៉ុន្តែមិនមែនមិនឲ្យនិយាយទេមានពីណាថាអត់ធន់អត់និយាយនោះហ្នឹងអត់ធន់អត់និយាយអាហ្នឹងវាជារឿងមួយ ដែលយើងគ្មានបញ្ញាដោះស្រាយ នឹងចឹងចប់ហ្នឹងហើយអញ្ចឹងអឺសំដាយមកពីមុនភ្លេចឲ្យអស់ចុះណាណាអេឲ្យភ្លេចចុះអ្វីដែលអាត្មាសរុបមកវិញគោលដៅដែលអាត្មា ចង់ឲ្យញាតិញោមចាំហើយជាសេចក្តីសុខបច្ចុប្បន្នហ្នឹងដើម្បីឲ្យចិត្តហ្នឹងវាបានមើលគ្នាដោយមេត្រីភាពរៀនវឹកហាត់ថា អឺយើងមិនអាចបិទសិទ្ធអ្នកដតីមិនឲ្យគិតអាក្រក់ពីយើងទេប៉ុន្តែយើងរៀនគិតល្អពីអ្នកដអ្នកដតីពិភពលោកនេះនៅតែយ៉ាងនឹងចុះតែយើងមានដំណើរទៅមុខទៀតដោយព្រះសម្មាសម្ពុទ្ធអញ្ចឹងព្រះអង្គមិនអាចកែមនុស្សទាំងអស់បានទេព្រះអង្គកែបានតែនរណាដែលគួរកែហើយព្រះអង្គក៏បរិណិព្វានទៅ មិនមែនអ្នកទាំងអស់គ្នានឹងមករាំងស្ទះមិនឲ្យព្រះអង្គទៅនិព្វានទេនឹងអញ្ចឹង ហ្នឹងណានឹងមួយហើយមួយទៀតដែលអាត្មាឲ្យយល់ពាក្យថាអត់ធន់នេះមិនមែនអត់ធន់មិនមិនហ៊ានតនោះទេគ្រាន់តែអត់ធន់ជាមួយនឹងចិត្តច្រឡោតចិត្តដែលគិតប្រេះផ្ដាស់ហ្នឹងហើយទុកឱកាសឲ្យបញ្ញាដោះស្រាយនឹងចឹងកាលណាខឹងក្រោតមនុស្សមើលទៅអត់អត់ឆ្លាតទេណាញាតិញោមនិយាយខឹងឆ្លោតក្រោតច្រឡោះបោះបោក គឺចេញពាក្យសម្ដីអាក្រក់ហើយមិនសមជាអ្នកចេះដឹងទៀត ចឹងបានពាក្យមួយ តាឆឹងការកត់សរសេរថាបណ្ឌិតអត់ខន្តីគ្មាន សល់អ្វីដែលនៅល្អណាចេះដឹងប៉ុណ្ណាក៏ដោយគឺស្រាប់តែស្រែកជេរស្រែកអីចឹងទៅសំសំឈ្មោះថាបណ្ឌិតទៀតណាអត់ទេដូចព្រះសម្មាសម្ពុទ្ធចឹងអកោសកៈព្រាមជេរព្រះអង្គស្រាប់ព្រះអង្គជេរវិញទៅវាអស់អស់កន្លែងណាដែលថាព្រះអង្គនឹងជាសាស្តា ព្រះអង្គនឹងជាគំរូដល់យើងប៉ុន្តែមិនព្រះអង្គទទួលពាក្យជេរហើយព្រះអង្គរត់ចោលមិនដោះស្រាយអត់ទេនៅនិយាយនៅនិយាយគ្នាអញ្ចឹងប៉ុន្តែនិយាយបានមិនបានវាជារឿងរបស់នៅនោះជាមួយនឹងសច្ចកនិក្រុនអញ្ចឹងនៅតែនិយាយអញ្ចឹងប៉ុន្តែមួយជីវិតនឹងសច្ចកនិក្រុនមានស្ដាប់ព្រះអង្គណាអត់រហូតប៉ុន្តែព្រះអង្គនៅតែនិយាយអញ្ចឹងហ្នឹងហើយ ប៉ុន្តែនៅតែបានបនិស័យ200ឆ្នាំជាងមកសច្ចកនិក្រុនបានទៅកើតនៅកោះស្រីលង្កាមាននិស័យបួសក៏បាន សម្រេចព្រះរហន្តដោយសារអីដោយសារធ្លាប់បានឆ្លោះគ្នាមួយព្រះអង្គហ្នឹងឯងប៉ុន្តែឆ្លោះម្ដងចេះបន្តិចឆ្លោះម្ដងចេះបន្តិចសច្ចកនិក្រុនណាហ្នឹងហើយប៉ុន្តែដោយសារខ្លួនឯងមានមាននេះហេមានមាននេះតែអញជាគ្រូធំមួយទៅឲ្យចាញ់ព្រះអង្គមិនកើតប៉ុន្តែឲ្យតែឆ្លោះមួយព្រះអង្គចេះបន្តិច ឆ្លោះជាមួយព្រះអង្គចេះបន្តិចពីព្រោះនៅពេលដែលទៅឆ្លោះជាមួយព្រះអង្គព្រះអង្គបាននិយាយនិយាយទៅឯកភាពដែរប៉ុន្តែកាលណាចោះចូលជាមួយព្រះអង្គវាអន់មនុស្សយើង វាចឹងវាខ្លាចអន់ចឹងបានព្រមចោះចូលហ្នឹងមែនទេហ្នឹងហើយយើងទាំងអស់គ្នាក៏ចឹងដែរអាត្មាក៏វាចឹងខ្លះដែរហ្នឹងជាការពិត មនុស្សយើងចឹងដូចសំបីតែប្តីប្រពន្ធតោះគ្នាហ្នឹងអត់និយាយរមុនទេខ្លាចអន់ធ្លាប់ទេ ធ្លាប់អត់ហើយតាមពិតបើទម្លាក់តាមាននេះនឹងចុះបន្តិចឲ្យធូរខ្ទុយចិត្តនោះហើយតាគណៈដែលថាមិនចង់និយាយមុននឹងខ្លាចអន់ហ្នឹងជាមួយចិត្តពេលហ្នឹងវាមិនបាទចិត្តពេលហ្នឹងមិនតឹងអាត្មាវាមិនធ្លាប់ទៅនៅជាមួយគ្រូសាស្ត្រប៉ុន្តែធ្លាប់មិត្តភ័ក្ដិនៅកតុបជាមួយ គ្នាតមាត់គ្នាកន្លះខែញោម ហើយរឿងនោះគ្មានរឿងអីធំដុំទេអាត្មាគ្រាន់តែនៅខាងក្រៅយូរបន្តិចហើយលោកសឹងមុនទៅក៏បិទទ្វារខ្ទាស់កលឹះកាលនៅសាមណេរណាទៅគោះគោះទ្វារយូរបន្តិចបានលោកបើកហើយលោកធ្វើមុខកមោកមោដឹងលោកខឹងខឹងប៉ុណ្ណឹងខឹងដែរតាំងពីហ្នឹងឈប់និយាយគ្នាមករឿងប៉ុណ្ណឹងគេក៏មិននិយាយអាត្មាក៏មិននិយាយហើយគាត់នឹងមានចិត្ត20អង្គ តោះទៅជាមួយមនុស្សម្នាក់អាត្មាពិបាកចិត្តអូយពិបាកវាអត់សុខសោះមិត្តភក្តិដែលធានាមកសរសេរលិខិតធានានេះឯងហ្នឹងហើយហើយថ្មសួរតែមើលបងឯងវាមិនខ្មិចលើហ្នឹងកណាកណាមានមិនចិត្តគុណមិនដែរចុះហឹមហើយថ្មសួរថាមិនខឹងកណារឿងអីចេះកណាមានខឹងរឿងចុះខឹងកណារឿងអី សើចជាមួយគ្នាទៅយីពិបាកតែឆ្លោះគ្នានេះមែនទេជឿថាពិបាកទេបាក់ហើយទៅដាក់តែមាននេះចុះបន្តិចធូអញ្ចឹងបានព្រះអង្គថាមាននេះគឺជាអម្រែកដ៏ធ្ងន់ដាក់ចុះទៅស្រាលញាតិញោមណាដាក់ចុះទៅស្រាលប៉ិនដាក់បានប៉ុណ្ណាអានឹងមើលស្ថានភាពអាត្មាក៏វាមិនដឹងស្ថានភាពញាតិញោមទេណាញាតិញោមមានតែរៀនខ្លួនឯងហើយ មើលខ្លួនឯងចឹងទៅគ្មានអ្នកណាថាអាត្មានិយាយចេះតែនិយាយទៅទេប៉ុន្តែអឺញាតិញោមប្រព្រឹត្តយ៉ាងណា គឺឃើញ ខ្លួនឯងដឹងខ្លួនឯងសេចក្តីសុខទុក្ខក៏ខ្លួនឯងក៏សម្រាប់ពេលនេះខ្ញុំកណាអាត្មាភាពសំដែងមកសំដែងមកមានប្រមាណប៉ុណ្ណេះអត់មានចេតនាថាចង់ថាឲ្យញាតិញោមអីទេណាគ្រាន់តែចង់រំសាយចិត្តយើងទាំងអស់គ្នារៀនបង្កើតមេត្រីភាពទាំងអស់គ្នាទោះបីជា សម្ព័ន្ធភាពស្អីស្អីហ្នឹងវាមិនអាច ទៅចិត្តស្និទ្ធវិញប៉ុន្តែយើងដោះផ្លូវចិត្តរបស់យើងឲ្យវាធូរឲ្យវាស្រាលទៅយើងប្រកបកិច្ចការងារហើយកុំឲ្យវាមកចង នៅក្នុងចិត្តយើងនឹងដើម្បីកុំឲ្យវាមានពីវេរានឹងគ្នាបាទសូមអនុមោទនាអឺប្រាក់បូជាវត្ថុមានមែនបាទប្រាក់បូជាវត្ថុ250ដុល្លារ250បូកនឹង ចាស់ដើមទៀនផ្ទាល់150ទៀតបាន300អឺ400 400ក៏សាធុមុនថ្មមកនេះថ្មផ្ដាំកូនចៅជាសាមណសិស្សណាខែ3ហ្នឹងនឹងប្រឡងហើយថ្មនឹងឲ្យរង្វាន់ដល់សិស្សពូកែនឹងអញ្ចឹងប្រាក់បុជាវត្ថុនេះថ្មទុកជារង្វាន់ លើកទឹកចិត្តប្រសងរៀនសូត្រណានឹងហើយផងសូមអនុមោទនាហ្នឹងហើយ